កូនមានក្បាលដោះជួរនិងដៃមួយណាល្អជាងបច្ចុប្បន្នម៉ាក់ម៉ាក់មួយចំនួនបានឲ្យកូនមានក្បាលដោះជួរហើយការធ្វើបែបនេះព្រោះអាចជួយកាត់បន្ថយចំណងទេម៉ៅនិងជួយឲ្យកូនគេងលក់ស្រួលតែមានចម្ងល់សួរថាតើការបៀមក្បាលដោះជ័រនោះធ្វើឲ្យកូនខូចធ្មេញមែនឬទេ ហើយរវាងការបៀមក្បាលដោះជ័រនិងបៀមដៃមួយណាល្អជាងលោកវិជ្ជបណ្ឌិតញឹកអង្គាបោះនាយកមន្ត្រីពេទ្យកុមារជាតិធ្លាប់បានដឹងថា លោកមិនគាំទ្រឬបដិសេធឡើយដោយគ្រាន់តែបញ្យល់ថាធម្មតារបស់ផលិតពីផ្លាស្ទិកវាមានជាតិអុកស៊ីដង់អាចជេបចូលទៅក្នុងខ្លួនក្មេងព្រោះត្រូវក្តៅនិងត្រូវភាពត្រជាក់ហើយមួយវិញទៀតរបស់ក្មេងបៀមនោះមិនស្អាតហើយបើមិនស្អាតផងកូនបៀមជាប់រហូតប្រកាសជាមិនល្អហើយលោកវិជ្ជបណ្ឌិតបានបន្តថាពេលក្បាលដោះជន់នោះមិនស្អាតវាមិនដាឲ្យកូនរីករូសព្រោះមេរោគចូលទៅក្នុងខ្លួន ប៉ុន្តែបើសួរថា មានផលប៉ះពាល់ដល់ថ្មីឬអញ្ចាញឬអត់លោកមិនហ៊ានបញ្ជាក់ឡើយព្រោះមិនទាន់មានឯកសារគ្រប់គ្រាន់ដើម្បីបញ្ជាក់លោកបានបន្តទៀតថាបើចង់ឲ្យកូនមានក្បាលដោះជ័រគួរលាងសម្អាតឲ្យបានត្រឹមត្រូវតាមបច្ចេកទេសរបស់វត្ថុនោះព្រោះអាចបញ្ជៀសនឹងការចម្លងមេរោគបានម្យ៉ាងទៀតគួរដូរតាមការកំណត់របស់ផលិតផលក្នុងរយៈពេល6ខែដោយដបទឹកដោះគោផងដែរហើយចំណែករឿងមួយទៀត បើកូនតូចមានជំងឺផ្ដាសាយតឹងច្រមុះគប់មកឲ្យកូនបៀមព្រោះគ្នាត្រូវការដកដង្ហើមតាមមាត់ជំនួសផងដែរហើយបើបៀមជាប់រហូតអាចបណ្ដាលឲ្យកូននឹងពិបាកដកដង្ហើមចំណែកដៃវិញបើក្មេងនៅតូចមិនចេះចាប់កាន់របស់របរឬលេងគឺអាចឲ្យកូនបៀមបានអាចនិយាយបានថាល្អជាងក្បាលដោះនោះទៅទៀតតែបើកូនមិនចេះក៏មិនចាំបាច់បង្ខំនាំតែខកឬមុតក្រចក លោកបានបន្តថាបើចង់ឲ្យកូនបៀមដៃត្រូវប្រកាសចិត្តថាដៃកូនស្អាតគ្មានមេរោគគ្មានកញ្ចក់គ្មានប៉ះពាល់វត្ថុអ្វីឬបែកញើសអ្វីទាំងអស់នោះទើបសុវត្ថិភាពជាចុងក្រោយលោកបានបញ្ជាក់ថា ទាំងក្បាលដោះជ័រទាំងដៃត្រូវបញ្ឈប់មុនពេលកូនចេះដើរព្រោះពេលកូនដើរហើយជ្រុះដួលឬចាប់កាន់របស់មិនស្អាត យកមកបៀមប្រកាសជាមានបញ្ហាផ្សេងផ្សេង។